ណែមីងមីងឯងមានបេះដូងមានស្លៅមកលក្ខគឺជាក្មួយបង្កើតរបស់មីងឯងណែអាវាសនាឯងមុននិយាយស្ដីឯងឲ្យចេះគោរពចាស់ទុំណាផងរឿងដែលពួកយើងពីរអ្នកកំពុងធ្វើនេះគាត់ដើម្បីចាំឯងដែរបើសិនជាពេលនេះខ្ញុំគ្មានអីសោះប្រហែលជាគេបោះបង់ខ្ញុំចោលដោយលក្ខអញ្ចឹងទាំងប៉ាទាំងមីងកុំសង្ឃឹមថាបានរបស់អីពីខ្ញុំឯសោះ ម៉ាក់ខំគ្រប់យ៉ាងដើម្បីខ្ញុំប៉ុន្តែប៉ាខំលះបង់គ្រប់យ៉ាងដើម្បីមីងបុផាបើសិនជាលាក់មិននៅទីនេះខ្ញុំក៏អត់នៅទីនេះដែរ ចិត្តរបស់ខ្ញុំវាកំពុងតែក្រៀមក្រំស្ទើរស្លាប់ទៅហើយដោយសារតែមួយរំពេចនោះបេះដូងរបស់ខ្ញុំឈប់ស្ងៀមត្រឹង នៅចំពោះកៅភ្នែកដ៏ត្រជាក់របស់អ្នកចាប់ពីថ្ងៃនេះទៅខ្ញុំនឹងមិននៅទីនេះទៀតទេមិនមែនខ្ញុំចាញ់ទេតែខ្ញុំគឺជាលក្ខដែលជាមនុស្សស្រី មិនមែនក្មេងស្រីទៀតទេខ្ញុំត្រូវតែផ្សងព្រេងស្វែងរកខ្លួនឯងឲ្យបាន។ មួយរាត្រីនេះអ្នកបានបញ្ចប់វារវាងពួកយើងទាំងពីរក៏បញ្ចប់នៅពេលដែលបាត់បង់ខ្ញុំរកតែគេចាយមែន ទះខ្ញុំណាមិនមែនជាកន្លែងលក់សម្រាមឬក៏អេតចាយទេនាងមិនឯងនិយាយចឹងថាយើងធ្លាប់ជាមិត្តភក្តិនឹងគ្នាមិនក៏ហែងមកប្រើភាសាអញ្ចឹងខ្ញុំនិយាយភាសាខ្មែរមិនមែនភាសាអីផ្សេងទេឬមួយក៏ឯងមិនចេះនិយាយភាសាខ្មែរទេយើងណាប្រាប់ឯងរឿងមួយណាក្នុងបំណងពីមនុស្សធ្លាប់ស្គាល់គ្នាឯងណាគ្រាន់តែជាព្រះនាង ដែលធ្លាក់ពីលោកតាគោឯង នឹងថាឯងនឹងឥឡូវអត់សល់អីទេដៃខ្ញុំមិនអាចជួយឯងបានទេតែលុយនេះអាចជួយឯងបានយកវា Everything is start now. បងបងនិយាយថាឡានមួយមិញគេទៅណាបងអូឡាននេះគេទៅបាត់ដំបងបាត់ដំបង ឥណទានសហគមន៍កសិកម្មអាចទូទាត់បត់បែនតាមលំហូរសាច់ប្រាក់និងអាចសងមុនការកំណត់គ្រប់ពេលដោយគ្មានការពិន័យភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតបាកាអ្នកទាំងអស់គ្នាពោពេញដោយធម៌ពលបាកាលើសពីភេសជ្ជៈបើកម្លាំងអ៊ីណាត់400ពន្យាកាចាទប់ស្កាត់ភាពជ្រីជ្រួញខ្ញុំមានធម៌ពលជំរុញដ៏ខ្លាំងក្លាគោជុល ខ្ញុំសូមឲ្យការចាប់ផ្ដើមមួយនេះគឺជារឿងល្អខ្ញុំសូមឲ្យខ្ញុំបានជួបមនុស្សល្អហើយខ្ញុំក៏សូមឲ្យខ្លួនឯងក្លាយទៅជាមនុស្សល្អដែរ ស្រាថ្លៃបែបនេះតតែផឹកនៅក្នុងពិធីអបអរទៅត្រឹមត្រូវអបអរក្នុងណីគេអបអរសាទរនៅក្នុងន័យដែល យើងមិនចាំបាច់ហត់ចិញ្ចឹមកូនដែលនៅក្បែរខ្លួនហើយអត់ប្រយោជន៍សល់បាយសល់អង្គរ ហើយវាគឺ ជាអ្នកដែលរត់ចេញ ពីផ្ទះដោយខ្លួនឯងបើថ្ងៃណាមួយវាត្រឡប់មកវិញហើយវាទៀមទា វាក៏គ្មានសិទ្ធអីដែរព្រោះថាវាគឺ ជាអ្នករត់ចេញ ពីផ្ទះដោយខ្លួនឯងឯងក៏ដូចគ្នា ប្រសិនបើឯងនៅក្រោមដំបូលផ្ទះយើងឯងនៅស៊ីបាយរបស់យើង កុំទៅតាមរកវាឲ្យវាត្រឡប់មកវិញឲ្យសោះណែមីងមីងឯងមានបេះដូងមានស្លៅមកលក្ខគឺជាក្មួយបង្កើតរបស់មីងឯងណែអាវាសនាឯងមុននិយាយស្ដីឯងឲ្យចេះគោរពចាស់ទុំណាផងរឿងដែលពួកយើងពីរអ្នកកុំធ្វើនេះគាត់ដើម្បីចាំឯងដែរបើសិនជាពេលនេះខ្ញុំគ្មានអីសោះប្រហែលជាគេបោះបង់ខ្ញុំចោលដោយលក្ខអញ្ចឹងទាំងប៉ាទាំងមីង កុំសង្ឃឹមថាបានរបស់អីពីខ្ញុំឲ្យសោះម៉ាក់ខំគ្រប់យ៉ាងដើម្បីខ្ញុំប៉ុន្តែប៉ាខំលះបង់គ្រប់យ៉ាងដើម្បីមីងបុផាបើសិនជាលាក់មិននៅទីនេះខ្ញុំក៏អត់នៅទីនេះដែរ ជាប្រអហ្នឹងឬមួយក៏ចញីមិនបានមកធ្វើបាបស្រីចឹងណែនាងល្អនាងឯងស្រីដែរមែនទេហើយមិនចង់ឲ្យពួកខ្ញុំនេះធ្វើបាបដែរមែនអេបើនិយាយថាពួកខ្ញុំធ្វើបាបវាមិនត្រូវទេ គឺនាងក្មេងម្នាក់នេះចង់ធ្វើបាបពួកយើងមុនហើយយើងគ្រាន់តែចង់យកអ្វីដែលជារបស់យើងត្រឡប់មកវិញតែប៉ុណ្ណោះ Cái đáp trên mẹ Mày má xà rê thằng Pi មកធ្វើអីសេរីនៅណាមិនសេរីមកសេរីប៉ះយើងយើងឲ្យពួកឯងទៅសេរីចកេះខោខ្លួនឯងសិនណាគ្នាពួកឯងទាំង3នាក់ហ្នឹងយើងឲ្យសូនហ្មងចង់ដល់ផ្ទះវិញឲ្យស្នាមញញឹមឬក៏ចង់ទៅវិញឲ្យទឹកភ្នែកហ៎ក៏ផ្ទះខ្ញុំហ៎ មនុស្សនៅមែនមែនតែខ្ញុំឯងតែខ្ញុំនៅនឹងហើយហ៊ាននៅនឹងដែរខ្ញុំមកខ្លាចឯងខ្លាចតែអត់អីហូបហើយអត់លុយចាយតែប៉ុណ្ណឹងហើយហើយនៅនឹងម្នាក់ឯងមែនអត់ផងរត់វ៉ារត់រត់មិនថ្ងៃនេះថ្ងៃយូរទៅចង់ថ្ងៃយូរណារត់បាយកំថាពីពីណាហ្នឹងមករហរឿងមកឯទៀតណាព្រោះនេះបានជួបខ្ញុំតា មិនមិនបងឯងមិនបាច់ធ្វើការយប់ទៀតទេមិនមិនឲ្យខ្ញុំពីរនាក់អាចេកតគេកម្លាំងទៅបើលើបានឆ្ងាយឆ្ងាយជាងមុនមិនដែរបានទេចឹងបានទេហើយពួកឯងធ្វើការអីគេណាសំនួរនេះអីចិត្តខាញ់ខ្ញុំដែររាល់ថ្ងៃហ្នឹងណាខ្ញុំមានការងារអីធ្វើច្បាស់លាស់ទេហើយក៏លុយដែរប៉ុន្តែការងារខ្ញុំអាចជួយអញ្ចឹងពួកខ្ញុំបានប៉ុន្មានទេប៉ុន្មានទេអូអីគាត់ពីណាគេ អត់អ្នកមានកូនមកបងគាត់បងជួយបងអូចឹងយើងត្រូវជួយគាត់វិញមែនហើយគាត់ត្រូវគេនៅនឹងមួយយើងមែនបងណែខ្ញុំមិនមែនអត់កន្លែងទៅទេណាស្គាល់មនុស្សខ្វាក់មាន់ទេតែពេលណាភ្លឺខ្ញុំមើលផ្លូវឃើញវិញណាខ្ញុំទៅកន្លែងខ្ញុំត្រូវទៅវិញហើយខ្វាក់មាន់ណាណាតើឲ្យគេញាក់សហាយអអត់អីអ្នកមានគុណអឺនៅការពារពួកខ្ញុំរហូតក៏បានដែរឥឡូវយប់ហ្នឹង នៅមួយពួកខ្ញុំហ្មងណាមែនហើយកន្លែងហ្នឹងមានកន្លែងគេងណាឥឡូវចូលទៅគេងមកឥណទានសហគមន៍កសិកម្មអាចទូទាត់បត់បែនតាមលំហូរសាច់ប្រាក់និងអាចសងមុនការកំណត់គ្រប់ពេលដោយគ្មានការពិន័យ ភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អ ជាមួយអីចឹងបូការីស្វេតបាកាអ្នកទាំងអស់គ្នាពោពេញដោយធម៌ពលបាកាលើសពីភេសជ្ជៈបើកម្លាំងអ៊ីណាត់400ពន្យាកាចាទប់ស្កាត់ភាពជ្រីជ្រួញខ្ញុំមានធម៌ពលជំរុញដ៏ខ្លាំងក្លាកោជុល តាណាគឺពួកយើងណាត្រូវតែរៀនខែនេះពួកយើងរៀនវេនព្រឹកតទៅដាច់ខែហ្នឹងបានពួកយើងដូររៀនពេលថ្ងៃវិញអញ្ចឹងណាបានយើងដាស់ឯងឲ្យជួយ មើលផ្ទះយើងផងហ្នឹងណាពួកអីពួកយើងតទៅពេលយប់ណាមិនបានត្រឡប់មកវិញជីវភាពឯងពិបាកប៉ុណ្ណឹងអីនៅនាំគ្នាទៅរៀនទៀតពួកយើងក្រត្រប់អីតែពួកយើងណាអត់ចង់ក្រចំណេះដឹងទៀតទេពួកខ្ញុំគិតថា មានតែចំណេះដឹងទេដែលអាចជួយកែប្រែវាសនាពួកយើងបានមែនហើយព្រោះថ្ងៃអនាគតទៅខ្ញុំចង់ខ្លាចជាគ្រូពេទ្យណែខ្ញុំវិញថ្ងៃអនាគតទៅនឹងខ្លាចជា superstar បច្ចុប្បន្នតែពួកយើងមានក្តីសម័យខុសគ្នាមែនប៉ុន្តែពួកយើងគឺមានគោលដៅតែមួយគឺធ្វើយ៉ាងណាឲ្យសម្រេចគោលដៅរៀងខ្លួនចាស់ឯងហ៎ខ្ញុំមិនដឹងទេអឺបាយមិនដឹងទេ ឯងអាចស្នាក់នៅទីនេះជាមួយពួកយើងបានចាំពេលឯងដឹងពេលណាចាំឯងត្រូវកូនដៃឯងចុះប៉ុន្តែពួកយើងមិនដែលស្គាល់គ្នាពីមុនផងហើយឯងក៏មិនដឹងថាខ្ញុំជាពីណាគេខ្ញុំដឹងដឹងថាយកមិញណាឯងជាអ្នកជួយខ្ញុំទោះបីឯងជួយខ្ញុំតែម្ដងមែនប៉ុន្តែខ្ញុំដឹងខ្លួនឯងមកជីវិតចរិតខ្ញុំគឺបែបហ្នឹងមនុស្សអញ្ចឹងគេបោកងាយអឺតាខ្ញុំ à đã 알아보게 본능 Ừ. Nhung cầm trong nơi tem này ai đây Nhung trong tầng mười bộ anh đây Ban ban Ta ngỡ mắt chẳng Anh à, chia sai bông à, bọn bông bàn vào đó đi không? Vâng vâng អធិស្ស្រ័យបងមកបងបានទេបងចាចាអធិស្ស្រ័យបងបងបងបានមកដល់ទេបងបានមកទេនេះញ៉ាំសិនញ៉ាំណាឆ្ងាញ់ណា អត់ទេឯងធ្វើការពេញមួយថ្ងៃឯងឯងទុកញ៉ាំខ្លួនឯងទៅខ្ញុំនៅមិនកម្រើកចឹងខ្ញុំមិនសូវឃ្លានទេឯងអត់ញ៉ាំអីពេញមួយថ្ងៃឯងអឥឡូវចេះហាយពាក់កដាខ្ញុំពាក់កដាអូខេឯងយកបកដាទេយើងយកបកដាដែរញ៉ាំមើលអត់ ញ៉ាំច្រើនច្រើនទៅញ៉ាំច្រើនអាឆ្ងាញ់ឆ្ងាញ់ហីបងឯនេះណាខ្ញុំរកបាន3800 3800បើខ្ញុំវិញបាន5800 5800ហ្នឹង អឺបងថ្ងៃនេះរកបាន10000 1200អញ្ចឹងអញ្ចឹងលុយពួកយើងរកសរុបបាន20700 20700ទិញក៏3500ថ្លៃមហូប4000 ថ្លៃចនទៅរៀន2000ចេក2000បង2000ចឹងចំណាយសរុប13500លុយដែលសល់សម្រាប់សន្សំ1200អញ្ចឹងថ្ងៃហ្នឹងពួកយើងសល់លុយសន្សំ7200ណាអូវាច្រើនជាងរដងណាលោកអើយើងចឹងណាយើងចិត្តគ្រប់លុយទិញទីហើយយកនៅខ្វះតែ 38552ដុល្លារទៀតទេបានចាត់ខ្លួនឯងហើយហើយថាមិនបានហើយខ្ញុំចង់អួតថ្ងៃទេខ្លាចថ្ងៃខ្វះខ្ញុំអឺបាន5ដុល្លារហើយតើមកជូនពជូនពឲ្យណៃជោគជ័យមួយក្តីសម័យមួយនេះនិយាយចឹងហែចង់ឲ្យយើងទៅរកការងារបន្ថែមដើម្បីរកចំណូលទេអ្ហ៎ ការងារឥឡូវមិនស្រួលរកទេហើយការងារពួកយើងធ្វើហ្នឹងក៏មិនស្រួលដូចការងារគេដែរឥឡូវហើយចាំមើលសិនណាគាត់ថាហើយធ្វើអីកើតចាំយើងសុំគេឲ្យខ្ញុំគាត់ថាខ្ញុំធ្វើអីក៏បានដែរអឺហើយចុះហើយគាត់ចង់ចូលរៀនពួកយើងអីហ៎ខ្ញុំមិនដឹងទេខ្ញុំខ្លាចតែមានតែចំណាយអត់មានចំណូលហើយថែមតែជាបន្តឲ្យពួកឯងទៀត ណែរឿងចំណាយចំណូលណាទុកខ្ញុំនឹងចាត់ចែងឲ្យតែឯងច្បាស់ហើយរឿងរកការងារទៅនឹងធ្វើមិនបារម្ភទេគិតតែរឿងរៀនសិនណាពួកអីរៀនណាក៏មានចំណាយច្រើនដែរហើយណាមួយយើងរៀនសាលារដ្ឋតាខ្ញុំមិនតន់ច្បាស់ដែរឥឡូវចាំឯងច្បាស់ពេលណាសម្រាប់ខ្ញុំណាចាំខ្ញុំរៀបចំឲ្យពីលូតបាត់ ឥណទានសហគមន៍កសិកម្មអាចទូទាត់បត់បែនតាមលំហូរសាច់ប្រាក់និងអាចសងមុនការកំណត់គ្រប់ពេលដោយគ្មានការពិន័យភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតបាកាអ្នកទាំងអស់គ្នាពោពេញដោយធម៌ពលបាកាលើសពីភេសជ្ជៈបើកម្លាំងអ៊ីណាត់400ពន្យាកាចាទប់ស្កាត់ភាពជ្រីជ្រួញខ្ញុំមានធម៌ពលជំរុញដ៏ខ្លាំងក្លាគោជុល អូមនស្រែចាបងស្រែសុតហ្មងនិយាយទៅកន្លែងនេះណាបើរាប់សិបឆ្នាំអីហើយល្បីណាអ្នកបាត់ដំបងណាណាគេស្គាល់ដែរណាគេណាគេក៏ស្គាល់តែនៅតែបងអត់តស្គាល់ណាអីខ្ញុំសុំទៅបិញសិនណាបងអេញ៉ាប់ទៅណាបងអត់តស៊ូទេបងព្រោះថាបងហ្នឹងមន់កំមុំមិនកំមន់មេបងបងជួយចិត្តតែមន់កំមុំទៅស៊ីទៅវាសាច់ផ្អែមអឺ ខ្ញុំអត់ដឹងដែរបងព្រោះអីខ្ញុំតែលក់ហ្នឹងខ្ញុំមិនអ្នកចិញ្ចឹមហ្មងហងអញ្ចឹងថ្ងៃណានៅទៅនេះណែណែណែនករធ្វើស្អីហ្នឹងហ៎ណែណែណែមានរឿងអីហ្នឹងហ៎មិនក៏ធ្វើបាបខ្ញុំខ្ញុំអញ្ចឹងពួកឯងមកធ្វើការខ្ញុំស៊ីប្រាក់ខែខ្ញុំមិនក៏ពួកឯងមកបំផ្លាញហាខ្ញុំអញ្ចឹងហ៎ខ្ញុំលក់ដៃបណ្ដៃក៏ពួកឯងបើកលុយពីហាខ្ញុំដែរហើយមកធ្វើបាបខ្ញុំខ្ញុំទៀតសុំទោសណាបង ពួកខ្ញុំមិនមែនអ្នកខុសទេវាអ្នកខុសវាមានលុយតែវាអត់ខួរហើយវាចង់មកធ្វើបាបរដ្ឋទៀតហើយមិញមីងមកកាន់ជើងវាវិញអញ្ចឹងអើខ្ញុំកាន់ជើងពុនក្រៅដូចឯងមែនហាផ្ទះគ្មាននៅ បាយក៏គ្មានស៊ីរាល់ថ្ងៃខ្ញុំមិនចាំឯងមិនមែនឯងមិនចាំខ្ញុំទេចាំទោះផងទៅតែពេលនេះទៅឈប់មកនៅទីនេះទៀតបានឯងមិញលុយខ្ញុំចង់បានមែនតែបើលុយបាននៃការថោកទាមអញ្ចឹងខ្ញុំក៏អត់ត្រូវការដែរហើយមិញឯងមើលគេខ្ញុំបានព្រោះពេលនេះខ្ញុំក្រ តែខ្ញុំមកមិនក្រំមកជីវិតទេលុយខ្ញុំធ្វើការបាច់បាក់ខ្ញុំទេលុយហ្នឹងឯងទុកឲ្យខំនឹងឯងហ៎យីមិនអស់នេះមិនទេបងអត់អីណាអីសុំទោសណាបងយើងសុំទោសហ៎ដែលធ្វើឲ្យឯងបាត់បង់ការងារដោយសារតែយើងអត់អីទេបើកន្លែងការងារចាស់គេមិនឈប់យើងហ៎ព្រោះមកយើងរកបានការងារថ្មីឬត្រូវអត់ ហើយកុំគិតច្រើនពេកអញ្ចឹងយើងរកការងារធ្វើទាំងអស់គ្នាហ្មងអញ្ចឹងប្រឯងនិយាយថាការបាត់បង់ហ្នឹងមិនសុទ្ធតែអាក្រក់ឯមែនទេស្រាប់ខ្ញុំណារឿងដែលកើតឡើងគឺខ្ញុំចាត់ទុកវាជាឱកាសរឿងដែលកើតឡើងវាមិនស្ទើរអាក្រក់ទេតែខ្ញុំនិយាយចឹងណាមិនបានន័យថាខ្ញុំរឹងមាំទេណាព្រោះអីមនុស្សខ្ញុំមិនមែនថ្មទេមិនមែនរឹងមាំបានរាល់ថ្ងៃទេពេលខ្លះខ្ញុំក៏ចេះសែត ចេះកាត់ទុកខកចិត្តហើយពេលខ្លះក៏សុបាយនិយាយទៅទាំងអស់ហ្នឹងវិដានតំគ្នាបាច់គិតច្រើនពេកឯងណាគេក៏ធ្លាប់មាន បញ្ហាក្នុងជីវិតដែរយើងអាចចាត់ទុកថាវាជាសំណាងដែលយើងបានស្គាល់គ្រប់រសជាតិជីវិតទៅបានហើយ Hello excuse me You know where is the Lukta Tumpung Krinyung roundabout? Mm, sure. You can go through on those break and go straight about 500 meter and then you will see those place. Oh, okay, okay, thank you. You're welcome. Wow, lôi mẹ, hãy giác lại lần đâu. Ôi, chui bị nhóm phong nè, hãy thơ chị kru vô mộng nè, lẹ nè. ណែណែណែណែណែណែគ្រូលេអូខេអើយអរគុណថ្ងៃនេះហាពួកយើងមានគ្រូបរៀនអង់គ្លេសពិសេសសរសើរគុំអ្នកគ្រូលេបើពួកឯងចង់ឲ្យខ្ញុំធ្វើជាគ្រូបង្រៀនណាពេលដែលពួកឯងធ្វើខុស ឬមួយក៏រៀនមិនចេះខ្ញុំនឹងវិន័យអ្នកគ្រូឲ្យតែអ្នកគ្រូរៀននៅពួកខ្ញុំចេះវិន័យមិនក៏បានដែរពួកខ្ញុំព្រមទាំងអស់ឥឡូវខ្ញុំចង់ដឹងថាពួកឯងចេះពីអីគេខ្លះ How are you? I'm fine. Thank you. Love you. ដូចគ្នាដូចគ្នាដូចគ្នាអ្នកគ្រូឲ្យតែបង្រត់ចេះអីពួកខ្ញុំនឹងចេះនឹងដែរហើយបង្រត់គាត់នៅប្រហែលពួកខ្ញុំមើលនេះឲ្យតែបង្រត់ចេះពួកខ្ញុំចេះតិចមក ឥឡូវខ្ញុំបរៀនពាក្យខ្លះៗដល់ពួកឯងចាំកាត់តាមហ៎បាទកាត់មកកាត់មកនេះ យើងអាចនឹងល្អប្រសើរជាថ្មីបើសិនជាយើងធ្វើការផ្លាស់ប្ដូរជាថ្មីបដូរមកពីបុគ្គលិកគេទៅជាតកែស្រីរត់ខ្ញុំគិតថាពួកគេលែងមកធ្វើបាបឯងទៀតហើយរឿងខ្លះយើងព្រមចាញ់តែយើងចាញ់ដើម្បីឈ្នះយើងមិនចាំបាច់ទៅតតាំងចង់ឈ្នះគេត្រឹមតែយើងចូលឈ្នះចិត្តខ្លួនឯងហើយបដោសេចក្តីសុខឲ្យខ្លួនឯងប៉ុណ្ណឹងគឺវាគ្រប់គ្រាន់ហើយរឿងខ្លះបើសិនជាហែងលះបងបានហើយមានក្តីសុខ ហើយតម្លាក់ចុះខ្លាទៅអាយកាលឡើងដូចខ្លាហើយឥឡូវមិនសូវដូចឆ្មាអញ្ចឹងរត់ហើយស្គាល់ខ្ញុំអត់